ឯកតកៈចំពោះបុគ្គលពីររូបទៀតគឺព្រះសិរីបុត្រនិង ព្រះមហាមោគលានទៀតព្រះសិរីបុត្រនិងព្រះមហាមោគលាននេះត្រូវកសាងឲ្យបានជាអគ្គសាវកនឹងថែមមួយអសង្ខ័យពីលើមួយសែនកាប់នឹងទៀតដូច្នេះដេញទៅគឺព្រះសម្មាសម្ពុទ្ធអនោមតេសីទៀតនឹងព្រះសម្មាសម្ពុទ្ធអនោមតេសីព្រះអង្គ បានត្រាស់ដឹងរាប់ត្រឡប់ពីផតកបនេះទៅមួយអសង្ខ័យណាមួយអសង្ខ័យមួយសែនផែនដីទៀតហ្នឹងហើយក្នុងផែនដីមួយហ្នឹងគឺមានព្រះសម្មាសម្ពុទ្ធអនោមតិស័យបានត្រាស់ដឹងជាមួយនឹងព្រះសម្មាសម្ពុទ្ធពីព្រះអង្គទៀតរួចមកហ្នឹងមួយអសង្ខ័យហ្នឹងអត់មានពុទ្ធអង្គណាបានត្រាស់ទេទៀតតតែព្រះសម្មាសម្ពុទ្ធបតមុត្តរៈបានត្រាស់ដឹងហ្នឹង មិនងាយព្រះសម្មាសម្ពុទ្ធបានត្រាស់ទេនៅក្នុងសម័យកាលនោះឯងខ្ញុំក៏អាចសម្បត្តិនឹងសិក្សាទៅពីរស់ណាស់ក្នុងការដែលបំពេញនៅបារមីហើយនឹងឧបនិស្ស័យមុនដែលជាហេតុនាំឲ្យព្រះសម្មាសម្ពុទ្ធស្ថាបនាព្រះសិរីបុត្រនិងប្រមុខកលៀនថាជាកម្ពូលលើសវិខទាំងឡាយផ្នែកខាងមានបញ្ញាហើយនឹង ផ្នែកខាងពិសេសទៅដោយរិទ្ធហើយសម្រាប់ទៅដោយឈានោះនឹងគឺព្រះសម្មាសម្ពុទ្ធអនោមទេសីមានព្រះបិតាជាព្រះរាជាទៀតណានៅក្នុងនគរចន្ទៈមតី នគរចន្ទវតីទាំងចន្ទវតីហ្នឹងព្រះបិតាសោយរាជក្នុងនគរហ្នឹងព្រះបិតាទ្រង់ព្រះនាមថាយសវន្តីព្រះមេត្តារបស់ព្រះសម្មាសម្ពុទ្ធព្រះនាមយសោធរាព្រះសម្មាសម្ពុទ្ធអនោមតេសីក៏មានគូអក្យសាវៈនឹងគឺអក្យសាវៈស្ដាំគឺព្រះធរៈនិសុភៈអក្យសាវៈ ឆ្វេងក៏មានមានដែរព្រះអគ្គសាវកទាំងព្រះអគ្គសាវកគ្រប់គ្រប់ព្រះសម្មាសម្ពុទ្ធទាំងអស់ទាំងតែមានចឹងហើយក៏មានព្រះសម្មាសម្ពុទ្ធដែលព្រះសម្មាសម្ពុទ្ធដែល បានប្រាស់ដឹងក្នុងអនាគតនោះក៏តែងតែមាន គូនៃអគ្គសាវកហើយអគ្គសាវិកា ក៏មានក៏ត្រូវតែមានអញ្ចឹងហើយមានព្រះវិខដែលជាពុទ្ធុបដ្ឋាក៏មាននឹងចឹងហើយព្រះសម្មាសម្ពុទ្ធអនោមតិស្តីនៅក្នុងសម័យមនុស្សមានអាយុ1សែនទៀតនឹងមានអាយុ1សែនហើយព្រះសម្មាសម្ពុទ្ធអនោមតិស្តីក៏មានកម្ពស់58ហត្ថចឹងហ្នឹងនៅក្នុងសម័យនោះ សម័យនៃព្រះសម្ពុទ្ធហ្នឹងក្នុងកាលនោះឯងព្រះស្រីបុត្រហ្នឹងបានអន្តុលយកយកកំណើតកើតជាព្រាមណៈមហាសាលទៀតឈ្មោះនិរតៈព្រាមណៈមហាសាលហ្នឹងឈ្មោះនិរតៈហើយអាព្រះមោគលានក៏អន្តុលយកយកកំណើតជាកហបតីមហាសាលឈ្មោះប៉ុនវត្តនៈហើយក៏ជាសម្លាញ់ចិត្តស្និទ្ធនឹងគ្នា នៅក្នុងថ្ងៃមួយនោះនេរតៈមាននុបនឹងក៏នឹកថាប្រយោជន៍អីដោយសម្បត្តិក្នុងលោកនេះបើសេចក្តីស្លាប់តាមក្របួចតាមសម្លាប់ជាប់ជានិច្ចអញ្ចឹងដូច្នេះគួរតែនឹងត្រូវលះបង់អំពីសម្បត្តិនេះឲ្យហើយដើម្បីនឹងបំពេញនៅកសលកម្មទាំងឡាយផ្សេងផ្សេងក៏បានទៅបបួលសម្លាញ់សម្លាញ់ បណ្ឌវត្តនៈនឹងថាទេទៅឯណាបានសម្បត្តិច្រើនណាស់ទៅមិនបានទេមិនបួសទេមិនទៅបួសជាតបោះតាមសម្លាញ់ទេជាប់នឹងញាតនោះផងហើយសម្លាញ់និរតៈនឹងថាណែសម្លាញ់សម្លាញ់សម្លាញ់ឯងទៅកម្មបរលោកនឹងយកញាតទៅដែរយកញាតទៅជាមួយដែរហើយយកទ្រព្យសម្បត្តិទៅជាមួយដែរថាប៉ុណ្ណឹងក៏មិនតែធ្វើ ធ្វើមិនបានធ្វើដើម្បីនឹងលះបង់ទៅបួសដោយសម្លាញ់នឹងមិនបានបើអញ្ចឹងសម្លាញ់នឹងក៏ទៅបួសជាតបោះមានផ្លែឈើជាចង្ហាន់ទៅអ្នកដែលតាមទៅជាមួយទៅបួសជាមួយមានច្រើនទៀតម្នាក់ពីរអ្នកបីអ្នកច្រើនទឹកសន្ធប់រហូតដល់ទៅ74000អ្នកទៅតាមនិរតៈហ្នឹងនិរតៈជាអាចារ្យបានសម្រេចនៅអភិញា បានឈានសមាបត្តិបានអភិញ្ញាទៀតលោកយៈអភិញ្ញាហ្នឹងហើយក៏បានបង្ហាត់បង្រៀនកសិនឲ្យដល់អន្តេវាសិកជាកូនសត្វបានសម្រេចនៅឈានអភិញ្ញាណាឈានឈានសមាបត្តិអភិញ្ញាហ្នឹងគ្រប់គ្រប់អង្គគ្រប់គ្នាទាំងអស់7000 74000ទាំង74000ហ្នឹងអញ្ចឹង ក្នុងសម័យនោះឯងព្រះសម្មាសម្ពុទ្ធអនោមតិស័យទ្រង់ជ្រាបឧបនិស្ស័យនៃតបោះទាំងឡាយដែលជាអន្តេវាសិកដែលនឹងត្រូវបានសម្រេចនៅគុណធម៌ទ្រង់ស្ដេចយាងទៅតាមផ្លូវអាកាសទៀតដោយរិទ្ធរបស់ព្រះសម្មាសម្ពុទ្ធនៅលើអាស្រមបទរបស់ ព្រះតបោះនិរតៈនឹងក្នុងការនោះអន្តេវាសកបានចេញទៅស្វែងរកនៅចង្ហាន់មានផ្លែឈើជាដើមនឹងអស់ទៅ នៅតែព្រះនិរតៈជាតបោះណាទៀតព្រះសម្មាសម្ពុទ្ធនៅអំពីលើអាកាសអធិដ្ឋានឲ្យព្រះតបោះនិរតៈនឹងស្គាល់ព្រះអង្គជាព្រះសម្មាសម្ពុទ្ធរួចហើយក៏ទ្រង់ចុះមកស្ថិតនៅលើអាសនៈមួយដ៏សំគូរ ភាពល្មមដែរទេតែក្នុងពេលនោះព្រះតបបានជ្រាបច្បាស់ថាជាព្រះសម្មាសម្ពុទ្ធត្រួតត្រាពិនិត្យលក្ខណៈនិងដឹងច្បាស់ដោយការអធិដ្ឋានរបស់ព្រះសម្មាសម្ពុទ្ធផងនោះក៏កម្មយកនៅអាសនៈយ៉ាងទាបក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយសេចក្តីគោរពនិងជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធក្នុងពេលនោះឯងកាលដែលអន្តេវាសកត្រឡប់មកអំពីព្រៃបានផ្លែឈើគ្រប់ព្រះអង្គមកហ្នឹង បានសម្លឹងទៅឃើញអាសនៈរបស់ព្រះសម្មាសម្ពុទ្ធខ្ពស់ជាងលោកអាចារ្យហើយក៏បានពោលថាការដែលយើងខ្ញុំនាំគ្នាចេញទៅបាននិយាយគ្នាថាក្នុងលោកនេះគ្មាននរណាប្រសើរដោយលោកអាចារ្យទេចុះឥឡូវនេះលោកអាចារ្យប្រកាសជាថាបានជ្រាបច្បាស់ក្នុងបុគ្គលដែលបាន គង់លើអាសនៈដែលខ្ពស់នេះថាជាបុគ្គលអស្ចារ្យជាងហើយព្រះតបថាអ្នកទាំងឡាយកុំតបីប្រៀបយើងជាមួយនឹងព្រះសម្មាសម្ពុទ្ធប្រៀបបីដូចជាយកក្របស្ពៃទៅប្រៀបនឹងភ្នំព្រះសម្មាអញ្ចឹងណាព្រះសម្មាសម្ពុទ្ធមានគុណដូចភ្នំព្រះសម្មាហើយនិរតៈរបស់នឹងទានថា ដូចជាក្របស្ពៃអញ្ចឹងកុំឲ្យយកទៅប្រៀបអី ហ្នឹងហើយអន្តេវាសកដឹងថាលោកអាចារ្យសរសើរបុគ្គលនេះដល់កម្រិតប៉ុណ្ណឹងគឺមិនមែនតូចតាចទេហើយក៏បានក្រាបថ្វាយបង្គំដោយសេចក្តីគោរពចំពោះព្រះសម្មាសម្ពុទ្ធទៅនឹងហើយក៏បានព្រះនិរតៈតាបោះនឹងចាត់ចែងនៅចង្ហាន់ទាំងព្រោះព្រះសម្មាសម្ពុទ្ធទ្រង់ស្ដេចយាងទៅនៅពេល ផតកាលហ្នឹងក៏បានថ្វាយនៅផ្លែឈើជាចង្ហាន់ទេវតាគ្រាន់តែបានជ្រាបតែព្រះសម្មាសម្ពុទ្ធទទួលហើយក៏បានបញ្ចូលនៅរសជាទឹកក្នុងផ្លែឈើនោះថ្វាយដល់ព្រះសម្មាសម្ពុទ្ធកាលដែលព្រះសម្មាសម្ពុទ្ធនឹងកំពុងឆាន់ព្រះនិរតៈតាបោះក៏បានសន្តានាជាមួយនឹងអន្តេវាសិកទៅដោយធម្មកថាផ្សេងផ្សេង នៅពាក្យជាទីសប្បាយរួចទៅនៅពេលព្រះសម្មាសម្ពុទ្ធទ្រង់អផតកិច្ចរួចហើយក៏ព្រះអង្គទ្រង់ព្រះតម្រេះក្នុងបតីថាសូមឲ្យគូនៃអគ្គសាវកមួយលើដោយភិក្ខុសង្ឃនឹងនិមន្តមកក្នុងកាលនោះព្រះអគ្គសាវកទាំងពីរមានព្រះនិស្សភៈជាដើមនឹងមួយលើដោយភិក្ខុសង្ឃ 1សែនអង្គទៀតដែលជាប់ជាបរិវារនៃព្រះសម្មាសម្ពុទ្ធនឹង1សែនអង្គនឹងក៏និមន្តមកដោយរិទ្ធគ្រប់ព្រះអង្គទាំងអស់ហើយក៏ចុះកម្មទីស្ថានអាស្រមបត្តិនឹងក្នុងពេលនោះព្រះនារតៈមានសេចក្តីជ្រះថ្លាអស្ចារ្យហើយក៏គិតថាអាសនៈមិនប៉ុនមានសំបីអាសនៈព្រះសម្មាសម្ពុទ្ធទៅនៅទៀតក៏បានបង្កប់ឲ្យ អន្តេវាសិកទាំងអស់ទៅ ស្វែងរកផ្កាឈើដែលបរិបូរដោយពួរនិងបរិបូរដោយក្លិនយកមកធ្វើជាអាសនៈដល់ព្រះសម្មាសម្ពុទ្ធឲ្យបានខ្ពស់និងដល់ព្រះភិក្ខុសង្ឃទាំងឡាយដោយអំណាចឈាមដែលជាអចិន្តយៈទានយើងគិតតែមិនបានទេព្រោះថាមិនតាន់ទាំងបានជាប់វាចាអីរបស់ព្រះរបស់ដែលជាប្រធានគឺព្រះនិរតៈនឹងស្រួលបួលផង ព្រះតបជាអន្តេវាសិកស្រាប់តែបានការឈើមកគ្រប់ព្រះអង្គទៀតដោយកម្លាំងនៃរិទ្ធទៅយកការឈើគ្រប់កន្លែងទាំងអស់ណាមិនដឹងជាថាពីណាពីណីអីមកគឺបានមកភ្លាមភ្លាមព្រឹបព្រឹបក្រាលថ្វាយព្រះសម្មាសម្ពុទ្ធយ៉ាងធំធេងខ្ពស់ស្ដែតនៅអាសនៈសត្វតែជាផ្កាឈើទាំងឯងចំពោះអគ្គសាវកទាំងគូនឹងក៏ប្រណិតប្រណិតច្រើនចឹងទៅប៉ុន្តែតូចទៀតជាងព្រះសម្មាសម្ពុទ្ធហើយសាវកមួយសែន អង្គទៀតហ្នឹងក៏បន្តបន្តទៅគ្រប់បានក្រារួចហើយអរតនីរតនីព្រះសម្មាសម្ពុទ្ធមួយលើដោយពិកសង្ឃនឹងឲ្យនិមន្តគង់លើអាសនៈផ្កានៅក្នុងពេលនោះឯងព្រះសម្មាសម្ពុទ្ធដើម្បីញ៉ាំងបន់ឲ្យសម្រេចយ៉ាងច្រើនដល់ព្រះតបស់ទាំងឡាយហ្នឹងក៏បានចូលកម្មនិរោធសមាបត្តិទាំងហើយ ព្រះភិក្ខុឲ្យបានសម្រេចទៅជាបុណ្យកុសលច្រើនដល់អ្នកទាំងអស់នឹងផងទ្រង់ក៏គង់ចូលកាន់និរោធសមាបត្តិនៅលើបុព្វាសនៈនឹងក្នុងរយៈកាល7ថ្ងៃមិនលើសមិនខ្វះទេអគ្គសាវកសដាំគឺព្រះនិសភៈនិងអគ្គសាវកឆ្វេងអនោមៈក៏បានគង់ចូលកម្មនិរោធសមាបត្តិ មួយលើដោយព្រះភិក្ខុសង្ឃមួយសែនអង្គ100000តែមួយសែនហ្នឹងណាហ្នឹងមិនតិចទេក៏ចូលនិរោធសមាបត្តិព្រមជាមួយគ្នានឹងព្រះសម្មាសម្ពុទ្ធ7ថ្ងៃដែរនៅក្នុងពេលនោះព្រះតបោះដែលជាកូនសិស្សនៃព្រះនិរតៈក៏មានការឆាន់នៅផ្លែឈើជាធម្មតារាល់ថ្ងៃក្នុងរយៈ កាល7ថ្ងៃនឹងដោយឡែកតែព្រះនេរតៈតបោះក្នុងពេលនោះបានជ្រើសរើសនៅផ្កាទាំងឡាយក្រងបានទៅជាឆាប់បាំងថ្វាយព្រះសម្មាសម្ពុទ្ធអណោមតេសីដោយមិនរវីរវល់ឆាំនៅចង្ហាន់ផ្លែឈើអីក្នុងរវាង7ថ្ងៃទៀត ឈរកម្មឆាប់ផ្កាហ្នឹងបាំងថ្លៃព្រះសម្មាសម្ពុទ្ធដែលចូលនិរោធសមាបត្តិព្រះនិរតៈរបស់ហ្នឹងក៏គឺជាអតីតរបស់ព្រះសិរីបុត្រនឹងហើយណាទាំងហ្នឹងហើយមើលនៅក្នុងពេលហ្នឹងបើអត់មានកម្លាំងនៃបេតិកើតឡើងទេអត់មានកម្លាំងនៃវីរយៈកើតឡើងទេហើយអត់មានកម្លាំងនៃកុសលធម៌ទាំងឡាយកើតឡើងទេឈួកម្មកើតទាំង នឹង7ថ្ងៃ7យប់ហើយអត់មានឆាំអីសោះមិនមែនចូលនិរោធសមាបត្តិឯណាតែព្រះសម្មាសម្ពុទ្ធព្រះសាវកចូលកាន់និរោធសមាបត្តិទៅអត់អត់មានការដឹងដើម្បីថាចប់រយសុពន្ធស្រេកឃ្លានអីទេ7ថ្ងៃហ្នឹងព្រោះរលត់នៅវិថីចិត្តអស់ហើយរលត់វេទនាសញ្ញាសង្ខារអីអស់ហើយ នឹងប៉ុន្តែព្រះនិរតការបស់នឹងនៅចិត្តជាធម្មតាប្រទៅក្នុងការងារជាកុសលណាទៀតប្រទៅជាធម្មតាមានបានទៅចូលកម្មឈានសមាបត្តិអីដែលលោកបានសម្រេចដែរតែនេះជា កាមាវចរៈកុសលដែលប្រទៅក្នុងអបច្ចាយណៈព្រះសម្មាសម្ពុទ្ធណាមហាកុសលចេតនាកើតឡើងគឺអាចធ្វើការងារបានប៉ុណ្ណឹងណា មហាកុសលនឹងខ្លាំងណាស់ទៀតនឹងមានកម្រិតខ្លាំងដល់ប៉ុណ្ណឹងអញ្ចឹងបានយើងដឹងពីកម្លាំងនៃកុសលនឹងខ្លាំងយើងធ្លាប់ទៅជួបប្រទេសនៅកុសលក្នុងសភាពជាបឋិជនហ្នឹងយើងដឹងណាយ៉ាងនេះយ៉ាងនោះយ៉ាងណាជាធម្មតាប៉ុន្តែថាកម្លាំងនៃមហាកុសលដែលប្រព្រឹត្តទៅដោយឧបនិស្ស័យ ហើយមាននៅក្នុងសណ្ដាននៃមហាបរោះនៃបុគ្គលឡង់ខ្លាដែលប្រាថ្នាជាពុទ្ធភូមិក្តីប្រាថ្នាជាអគ្គសាវកក្តីហ្នឹងគឺខ្លាំងខ្លាណាស់មហាកុសលហ្នឹងចឹងពេលដែលព្រះសម្មាសម្ពុទ្ធមួយអន្លើដោយព្រះភិក្ខុសង្ឃចេញអំពីនិរោធសមាបត្តិមកនៅក្នុងពេលហ្នឹងព្រះសម្មាសម្ពុទ្ធមានព្រះពុទ្ធដីកាត្រាស់ឲ្យដល់ព្រះ អគ្គសាវកទី1គឺព្រះនិសុភៈហ្នឹងដើម្បីសម្ដែងប្រធោបុផាសនានុមោទនីបុផាសនានុមោទនីហ្នឹងគឺបុផៈផ្កាអាសនៈហើយនឹងអនុមោទនីគឺអនុមោទនីអាសនៈជាផ្កាហ្នឹងដើម្បីជាការអនុគ្រោះដល់ ព្រះរបស់និរតិក្នុងវេលាគ្រានឹងទៅតាមអធិស្រ័យនិងឧបនិស្ស័យដែលមានមកណាទៀតសំដែងធួជាប់ទៅសំដែងជាប់ទៅព្រះអគ្គសាវកស្ដាំនឹងសំដែងជាប់ទៅអត់មាននរណាបានសម្រេចគុណធម៌អីសោះអត់ទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ឲ្យដល់ព្រះអគ្គសាវកទី2គឺព្រះអនោមៈនឹង ព្រះអគ្គសាវកនឹងជាអគ្គសាវកឆ្វេងដើម្បីអនុមោទនីដោយការសម្ដែងព្រះធម៌សម្ដែងព្រះធម៌លើកយកព្រះពុទ្ធវចនៈជាបត្រៃបីដកសម្ដែងក្រាំងក្រអៅច្បាស់លាស់នឹងញ៉ាំងអ្នកស្ដាប់នឹងឯងឲ្យមានការយកចិត្តទុកដាក់ស្ដាប់ដោយសេចក្តីគោរពប៉ុន្តែស្ដាប់រួចទៅ មិនបានសម្រេចអ្នកផលអីដែរមកពីអីទៀតមកអំពីរឿងព្រះតបោះទាំងឡាយហ្នឹងគឺជាបុគ្គលមានឧបនិស្ស័យជាមួយព្រះសម្មាសម្ពុទ្ធនៅក្នុងវិស័យនៃព្រះសម្មាសម្ពុទ្ធប៉ុន្តែដោយប្ររពទៅលើព្រះនិរតៈតបោះទៅព្រះអង្គទ្រង់ត្រាស់ឲ្យអគ្គសាវកនឹងសម្ដែងនៅប្រធមមុនព្រះអង្គ នៅក្នុងពេលបន្តមកជាគ្រាលើកទី3នៃការសម្ដែងព្រះធម៌ដែលទៅតែចេញអំពីនិរោធសមាបត្តិថ្មីថ្មីហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់តាស់សម្ដែងផ្ទាល់ព្រះអង្គនៅព្រះធម៌តម្រូវទៅតាមអធិស្រ័យរបស់ព្រះតបស់74000អង្គទៀតក្រោយអំពីជាប់នៅព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងហ្នឹងក៏រួចផុតចាអាសវៈ74000ទាំង74000អង្គរួចផុតចាអាសវៈគ្រប់គ្រប់ព្រះអង្គទាំងអស់ផុតចាភព3ផុតចាត្រៃលោកទាំងនឹងក្នុងពេលហ្នឹងគឺជាការបានមកដល់នៅមង្គលដល់ប្រសើរគឺអរហត្តមិអរហត្តផលហ្នឹង ជាប់ចឹងទៅក៏បានសុំឧបសម្បទាព្រះសម្មាសម្ពុទ្ធព្រះភិក្ខវេទ្រង់ប្រទានជាអេហេភិក្ខុទៀតណាហ្នឹងបានទៅជាភិក្ខុទាំងអស់ទៅហើយនៅព្រះនិរតកបោះដែលជាលោកអាចារ្យលោកគ្រូនៅនឹងអត់មានបានសម្រាប់គុណធម៌អីក្នុងពេលហ្នឹងណាទៀតហ្នឹងហើយមិនក៏មិនបានសម្រាប់ ដោយព្រះតបោះជាកូនសិស្សសន្ធិសន្ធប់នឹងទៅជាលោកគ្រូអាចារ្យបង្ហាត់បង្រៀននៅណាកសិនឲ្យបាននៅឈានសមាបត្តិអភិញ្ញាអីនឹងស្រាប់គ្រប់ហើយស្រាប់តែខ្លួនលោកជាអាចារ្យហ្នឹងមិនបានសម្រេចនៅគុណធម៌ចន្ទពោះហើយខំយកចិត្តទុកដាក់គោរពព្រះសម្មាសម្ពុទ្ធដោយសេចក្តីគោរព ស្បគ្រប់ហើយខំស្ដាប់ដែរប៉ុន្តែក្នុងពេលហ្នឹងនៅក្នុងមេនៅរដ្ឋពរណីអដ្ឋកថាទាំងបានសម្ដែងប្រាប់យ៉ាងច្បាស់ថាការស្ដាប់របស់ព្រះនិរតៈតាបោះក្នុងពេលហ្នឹងមានចិត្តមិននឹងណោជាមួយនឹងព្រះសធម្មនៃព្រះសម្មាសម្ពុទ្ធទ្រង់ថាសម្ដែងមានចិត្តមិននឹងណោទេហេតុអីបានជានឹងណោពីព្រមជាប់ជំពាក់ចិត្តទៅនឹង ព្រះនិស្សភៈថេរៈដែលបានសម្ដែងព្រះធម៌មុនដំបូងហ្នឹងចាប់ផ្ដើមពេញចិត្តតាំងពីមុនដំបូងទៀតដល់អញ្ចឹងទៅស្ដាប់ធម៌ក្រោយក្រោយមកទៀតក៏មកតែយល់ចូលចិត្តថាម៉េចហ្នឹងដល់អញ្ចឹងទៅក៏ខានបានសម្រាប់គុណធម៌ចំពោះទៅនៅជាបថុជនទៅព្រោះតែចិត្តរវើរវាយក្នុងពេលហ្នឹងបើកុំតែកន្លែងហ្នឹង បើកុំតែអញ្ចឹងមានបាននៅមួយអាសង្ខ័យមួយសែនកាប់មកទៀតអីត្រូវទៅជាព្រះរហន្តជាមួយកូនសិស្សអស់បាត់ប៉ុន្តែហេតុបច្ច័យឧបនិស្ស័យហ្នឹងត្រូវតែបន្តការកសាងបារមីដើម្បីឲ្យបានទៅជាអក្យសាវៈហ្នឹងត្រូវតែប៉ុណ្ណឹងតមកទៀតនឹងដូច្នេះរឿងឧបនិស្ស័យហ្នឹងវាត្រូវតែផ្សេងគ្នាអញ្ចឹងទៀតបុគ្គលម្នាក់ម្នាក់ហ្នឹងហើយនៅពេលដែល កូនសិស្សទាំងឡាយបួសរួចហើយជាភិក្ខុរួចហើយក៏បានចូលទៅក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធក្រាបទូលព្រះសម្មាសម្ពុទ្ធសួរថាបបិទ្ធប្រងដល់ចម្រើនព្រះភិក្ខុដែលគង់នៅក្បែរព្រះអង្គនឹងតើលោកមានព្រះនាមទៅបដិច្ចហើយលោកនឹងមាន ឋានៈយ៉ាងណាដែរព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ឆ្លើយតបថាព្រះវិខនេះមាននាមថានិស្សភៈធេរៈនឹងមានឧបនិស្ស័យបំពេញបារមីឥឡូវបានដល់ទីបំផុតនៃសាវកបារមីញាណហើយក៏មានការ ឆ្លាតនៅក្នុងការប្រកាសសច្ចធម៌ដោយតថាគតដែរជាកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានបញ្ញាគ្រាន់តែលើប៉ុណ្ណឹងមកក៏សម្រាប់ក្នុងចិត្តរបស់លោកព្រឹបភ្លាមអត់ចាំយូរទៀតហើយក៏ក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនដោយអំណាចការដែលខ្ញុំម្ចាស់ បានកម្មនៅផ្កាឆាត់បានថ្វាយព្រះអង្គគង់ចូលសមាបត្តិ7យប់7ថ្ងៃនេះខ្ញុំម្ចាស់អត់មាន ប្រាថ្នាសម្បត្តិអ្វីក្នុងលោក ដែលជាមនុស្សទេវតា ប្រអិនឬប្រព្រំឡើយតែខ្ញុំម្ចាស់សូមប្រាថ្នាតំណែងដោយលោកម្ចាស់នេះសភៈនេះ ក្នុងកាលជាអនាគត ដើម្បីបានជាសាវកនៃព្រះសម្មាសម្ពុទ្ធអង្គណាសូមឲ្យខ្ញុំបកណាបានជាកម្ពូលលើវិខទាំងឡាយផ្នែកខាងមានបញ្ញាឧបនិស្ស័យមកវាត្រូវកន្លែងហ្នឹងតែបន្តិចមិនរួចទេទាំងដែលព្រះសម្មាសម្ពុទ្ធមុនហ្នឹងព្រះអង្គស្ដេចជាងមកហ្នឹងក៏ទ្រង់ត្រួតត្រាពិនិត្យដោយមហាករុណាសមាបត្តិញ្ញាណដែលជាញាណផ្ទាល់សម្រាប់តែព្រះសម្មាសម្ពុទ្ធហ្នឹង រួយឃើញស្រាច់នឹងអញ្ចឹងនៅក្នុងពេលហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបច្បាស់ដោយអនាគតាំងសញ្ញានហើយក៏ទ្រង់ព្យាករដល់ព្រះនិរតៈតបោះហ្នឹងថាកំណងទៅមួយអសង្ខ័យកំไรសែនកាប់ទៀតព្រះសមណៈគោតមបានត្រាស់ដឹងឡើងក្នុងលោកនៅក្នុង នគរដែលប្របីដាសោយរាជគឺនគរកបិលផោះហ្នឹងទ្រង់ស្ដេចចេញចាកអំពីសក្យប្រកូលហើយទៅបួសបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធចឹងជាកោសពគ្រប់តាំងតែពីព្រះសម្មណៈគោលដំនឹងមាន ប្របាទសរិសុធោទនៈជាពុទ្ធបិតាព្រះនាងសិរិមហាមាយាទេវីជាពុទ្ធមេត្តានឹងហើយព្រះមហាមោគលានជាអគ្គសាវកឆ្វេងព្រះអនន្តជាពុទ្ធុបថាហើយព្រះនាងខេមាជាអគ្គសាវកអគ្គសាវិកាស្ដាំព្រះនាងអបុលវណ្ណាជាអគ្គសាវិកាឆ្វេងជាកសពគ្រប់តាំងតែ មួយអសង្ខ័យកម្រៃសែនកម្មមកម្លេះក្នុងពេលនោះឯងដែលព្រះនិរតៈក៏បោះបានជ្រាបច្បាស់ថាសេចក្តីប្រាថ្នារបស់ខ្លួននឹងបានសម្រេចនឹងបេតិក៏កើតឡើងសារជាថ្មីហើយក្នុងនេះនេះព្រះនិរតៈតបោះបន្ទាប់អំពីសម្រាប់កិច្ចការរួចហើយក៏បានជូនដំណើរព្រះសម្មាសម្ពុទ្ធមួយអនុដោយភិក្ខុសង្ឃដែលជាងមកកម្ម វត្តពេញទៅតាមផ្លូវអាកាសអស់រលីងនៅតែមួយអង្គឯងក្នុងព្រៃហ្នឹងកូនសិស្សឯងមកតាមព្រះអស់នឹកឃើញដល់សម្លាញ់ទានសិរីវឌ្ឍនៈដែលជាកបដីមហាសាលហ្នឹងក៏បានធ្វើដំណើរមកកម្មផ្ទះសិរីវឌ្ឍនៈដែលជាសម្លាញ់សិរីវឌ្ឍនៈថាយីលោកម្ចាស់ជាសម្លាញ់ ខាននិមន្តមកយូរហើយសូមនិមន្តសូមនិមន្តអាសនៈក្រៅរួចហើយរួចទៅចំណេះសំណាលដោយធម្មកថារួចអញ្ចឹងទៅក៏បានរៀបរាប់រាយការអំពីការដែលបានជួបព្រះសម្មាសម្ពុទ្ធនិងព្រះនិរតៈនឹងចឹងហើយបានប្រាប់ថាអាត្មាត្រូវបានប្រាថ្នា នៅតំណែងដែលជាអគ្គសាវកទី1នៃព្រះសម្មាសម្ពុទ្ធនាអនាគតហើយព្រះសម្មាសម្ពុទ្ធជាកលថាអាត្មានឹងត្រូវបានសម្រេចដូច្នេះសម្លាញ់ចូលប្រាថ្នាជាអគ្គសាវកទី2ក្នុងព្រះសម្មាសម្ពុទ្ធជាមួយគ្នាចុះសម្លាញ់យល់ព្រមទៀតប៉ុន្តែមុននឹងយល់ព្រមក៏មានការស្អូញត្អែបន្តិចសិនដែរ ខ្ញុំកណាអត់មានការស្និទ្ធស្នាលនឹងព្រះសម្មាសម្ពុទ្ធសោះថានៅលើអាត្មាភារៈនឹងរួចក៏បានសម្រាប់កិច្ចការនិមន្តព្រះសម្មាសម្ពុទ្ធមួយលើដោយព្រះភិក្ខុសង្ឃនិមន្តមកកាន់ផ្ទះសិរីវឌ្ឍនៈដែលជាកបដីមហាសាលមានសម្បត្តិច្រើនណាស់សិទ្ធិហ្នឹងណាទាំង ក៏បានថ្វាយចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធមានព្រះភិក្ខុសង្ឃសន្ធឹកសន្ធប់អង្គចឹងទៅហើយក៏បានក្រាបទូលព្រះសម្មាសម្ពុទ្ធបន្តទៅថាខ្ញុំបកណាថ្វាយចង្ហាន់ដែលជាមហាទានក្នុងពេលនេះមិនមែនប្រាថ្នាតំណែងតូចតាចទេដូច្នេះសូមរតនាព្រះសម្មាសម្ពុទ្ធនិងព្រះភិក្ខុសង្ឃបន្តការទទួលផាត់នឹង ឲ្យបានគ្រប់7ថ្ងៃត្រូវការចង់ធ្វើ7ថ្ងៃទៀតដើម្បីប្រាថ្នាតំណែងនឹងព្រះសម្មាសម្ពុទ្ធទ្រង់ទទួលដោយតណ្ហៃភាពចឹងក្រោយអំពីកិច្ចការងារប្រព្រឹត្តទៅកក្រឹកកក្រែងសន្ធឹកសន្ធប់ដោយព្រះភិក្ខុសង្ឃច្រើនសែនអង្គច្រើនម៉ឺនអង្គទៀតមិនតិចទេហើយក្នុងការថ្វាយចង្ហាន់ ដាក់បាតដល់ព្រះភិក្ខុសង្ឃរាប់តែម៉ឺនសែនអង្គចឹងគឺថាជាការសបាយរីករាយអត់មានគិតខ្វល់ខ្វាយនៅក្នុងរឿងសម្បត្តិទ្រព្យអីទេព្រោះថាកាលដែលចិត្តជ្រះថ្លាកើតឡើងហើយទំដីរបស់ដែលជាទីពេញចិត្តក៏ហ៊ានលះបង់ឲ្យដែរនឹងអញ្ចឹងនេះគឺជាកិច្ចការរបស់កុសលធម៌ដែលត្រូវសម្រេច ក្នុងទានកុសលនឹងបានក្រាបថ្វាយបង្គំទាបបាទទាំងមូលនៃព្រះសម្មាសម្ពុទ្ធអនោមតិស័យតាំងសេចក្តី ប្រាថ្នានឹងបានព្រះសម្មាសម្ពុទ្ធរងព្យាករថានឹងត្រូវបានសម្រេចនឹងត្រូវបានសម្រេចយ៉ាងពិតប្រាកដក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះសមណគោដមនឹងចឹងជាមួយគ្នានឹងព្រះនិរតៈរបស់ មួយទី1មួយទៀតទី2ទី1គឺស្ដាំណាទៀតទី2គឺឆ្វេងអញ្ចឹងហ្នឹងហើយកិច្ចការដែលត្រូវប្រព្រឹត្តធ្វើដោយសេចក្តីពេញចិត្តដោយឧបនិស្ស័យដែលត្រូវថានឹងបានសម្រេចនៅតំណែងដ៏លើសដល់ប្រសើរយ៉ាងនឹងអញ្ចឹងក៏ត្រូវតែប្រឹងប្រែងរំពេញសេចក្តីល្អដោយឧបនិស្ស័យនៃកុសលសន្ធឹកសន្ធាប់មកទៀត វាចាក់នៅការប្រព្រឹត្តបាបសំដីតូចតាចអីនឹងយ៉ាងណាដោយចេតនាខំវាហើយការងារដែលជាកុសលខំប្រឹងប្រែងរំពេញសពគ្រប់កន្លែងនឹងអញ្ចឹងការធ្វើទានលះបង់ទ្រព្យសម្បត្តិអីគ្មានគិតភ័យព្រួយខ្លាចអស់ទេទានពីព្រោះតាមពិតអ្នកប្រាថ្នាតំណែងជាសាវកនឹងគឺប្រាថ្នាដើម្បីឲ្យអស់នៅរបស់ទាំងអស់នឹងឯងនឹងអញ្ចឹងពីព្រោះកុំ ចាំបាច់ពលថ្មីដល់តថានឹងបរិនិព្វានផុតចាកភព3សម្បត្តិអីអីទាំងអស់ក្នុងនៃជាតិហ្នឹងគឺនឹងត្រូវលះបង់អស់នៅពេលដែលចុតិចិត្តមកដល់នៅពេលដែលមជ្ឈិរាជនឹងមកដល់នឹងវាត្រូវលះបង់អស់ទៅហើយហើយតាមពិតតាំងចេតនាដើម្បីឲ្យបានជាអកសាវៈនឹងគឺ មានតែគិតខ្លាចអស់ហើយតាមពិតហ្នឹងដែលអាចបានជាតំណែងនឹងពិតប្រកបគឺត្រូវដឹងថាមុខទៅលះបង់ចោលតែទាំងអស់ហ្នឹងដូច្នេះការដែលកើតមកមានទ្រព្យសម្បត្តិក្នុងកំណើតជាមនុស្សហ្នឹងបានជាសន្មត់ថាជារបស់យើងហើយបានជាសន្មត់ហើយណាទាំងរឿងនេះក៏គួរតែមានឱកាសដើម្បីបំពេញនៅសេចក្តីល្អ ដោយកាយឬដោយវាចាឬដោយទ្រព្យសម្បត្តិយ៉ាងណាយ៉ាងណាគឺអាចមានឱកាសបំពេញចុះព្រោះរបស់ទាំងអស់បើយើងមិនលះបង់ឲ្យទៅជាទៀនឬយើងមិនមានកិច្ចការងារជាកុសលដោយដៃដោយជើងទេក៏មុខតែលះបង់ចោលដដែលទេទ្រព្យសម្បត្តិហ្នឹងក៏ចោលដៃជើងហ្នឹងក៏ចោលដឹកខ្ទេចគ្មានសល់ទេទៀតនឹងចឹងដូច្នេះរឿងនេះបើគិតសពសពទៅទ្រព្យសម្បត្តិហ្នឹង មានអីដើម្បីជារបស់យើងគ្រាន់តែសន្មត់ប៉ុណ្ណឹងយើងមិនចាំបាច់ទៅប្រឹងលួចគេខ្ចីគេយកមកធ្វើទានអីអានេះគឺថាវាមានសិទ្ធក្នុងបកលបញ្ញត្តិនឹងដើម្បីបំពេញសេចក្តីល្អដែលជាបរមត្តធម៌ឃើញទេទ្រព្យសម្បត្តិជារបស់យើងគឺនៅក្នុងបកលបញ្ញត្តិទេតែបរមត្តធម៌កើតឡើងជាកុសលទៀតអាហ្នឹងយើងគិតមើលតែយើងទុកចិត្តចោលមួយណាយកមួយណាព្រីបីដូចជាមហាសិទ្ធិ ដែលប្រកបប្រកាសឲ្យអ្នកបម្រើ ជួយយកទ្រព្យសម្បត្តិក្នុងឃ្លាំងឲ្យទៅ ជាទានអញ្ចឹងហើយអ្នកបម្រើ មានតែឆោតអីទៀតគ្រាន់តែជូនទ្រព្យសម្បត្តិឲ្យទៅ ជាទានសុំចែកបនពីលោកសិទ្ធិមានតែអស់ទ្រព្យសម្បត្តិខ្លួនឯងអីទៅខ្ជិលអីកិច្ចការងារហ្នឹងលើកលែងតែមិនដឹងលើកលែងតែមិឆាទិដ្ឋិបើថាសម្មាទិដ្ឋិហើយប្រឹងទៅទ្រព្យសម្បត្តិលោកសិទ្ធិទៅតាហ្នឹងអញ្ចឹង យ៉ាងណាមិញទ្រព្យសម្បត្តិយើងសប្តាហ៍ថ្ងៃដោយទ្រព្យសម្បត្តិលោកជាថៃដែរមានអីដើម្បីថាជារបស់ខ្លួនយើងទៀតប៉ុន្តែនៅក្នុងការសន្និមត់ថាជារបស់យើងអានឹងឯងដែលយើងបានឱកាសធ្វើបន់ធ្វើទានទៅព្រោះថាវាមុខតែអស់ចោលទៅដដែលមិនថាកូនចៅទាំងជីវិតរបស់យើងហ្នឹងអញ្ចឹងដូច្នេះគឺក្នុងកិច្ចការងារដែលត្រូវធ្វើជាកុសលហ្នឹងសពគ្រប់ទៅ សិរីវឌ្ឍនៈអស់ជីវិតក៏បានទៅកម្មទេវលោកចំណែកចំណែកព្រះនិរតៈហ្នឹងក៏បានទៅកម្មព្រហ្មលោកដោយសម្រេចនៅឈាននោះនៅក្នុងប្រវត្តិរឿងរ៉ាវបន្តបន្តមកមិនសូវជាមានអីសពគ្រប់សម្ដែងទេក្នុងរវាងមួយអាសង្ខ័យកម្រៃសែនកាប់នេះប៉ុន្តែក៏មានសម្ដែងជាហូបហែនៅក្នុងជាតិចុងក្រោយរបស់លោកទាំងពីរហ្នឹងនៅ ក្នុងពេលវេលាដែលព្រះភិក្ខុព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោកទាំងក្នុងចំនួនសម័យនៃព្រះសាសនាព្រះបរមគ្រូនៃយើងនឹងរៀបរាប់រឿងរ៉ាវរបស់អ្នកទាំងពីរនឹងគឺព្រះនិរតៈកបោះដែលទៅកម្មព្រមលោកនោះវិលពួលក្នុងវត្តសង្សារអស់កាលអាយុវែង ទីបំផុតចុងក្រោយក៏បដិសន្ធិនៅក្នុងប្រកូលព្រាមណានៅក្នុងប្រកូលព្រាមនៅក្នុងផ្ទៃរបស់នាងសារីព្រាមណីណាក្នុងឧបទេសៈក្រៀមនៅជនបទនឹងភូមិនឹងភូមិស្រុកនឹងឈ្មោះថាឧបទេសៈទាំងហើយ នាងសរីព្រាមណីត្រូវជាភរិយារបស់មេស្រុកហ្នឹងរបស់មេស្រុកហ្នឹងបានជាប្រសូតចាក់តីនៃនាងសារីមកហ្នឹងដាក់ឈ្មោះថាឧបតិស្សៈហ្នឹងមកអំពីឪពុកហ្នឹងជាមេស្រុកឧបតិស្សៈហ្នឹងដាក់ឈ្មោះហ្នឹងតាមឋានៈរបស់ឪពុកជាមេស្រុកប៉ុន្តែសៈព្រះមចារីតែងហៅថាសារីបុត្រ គឺប្រពទៅលើនាងសារីព្រាមណីដែលត្រូវជាម្ដាយសារីបុត្រនឹងប្រែមកថាកូននាងសារីហ្នឹងហើយចំណែកស្រីវឌ្ឍនៈដែលទៅកាន់ទេវលោកវិលវល់ក្នុងវត្តសង្សារក្រោយមកជាតិចុងក្រោយហ្នឹងក៏បានកើតនៅក្នុងតកូលព្រាមដែរកោលិកោលិតៈកោលិតៈព្រាមហ្នឹងហើយនៅពេលដែលប្រសូតមកហ្នឹងក៏មានឈ្មោះថា កោលិតៈកោលិតៈហ្នឹងហៅទៅតាមឈ្មោះស្រុកនឹងដែរដែលឪពុកហ្នឹងជាមេស្រុកកោលិតៈហើយស្រុកទាំងពីរហ្នឹងឯងនៅចិត្តក្រុងរាជក្រឹសចិត្តក្រុងរាជក្រឹសណាដែលមានឈ្មោះនេឡំទីដល់ថ្ងៃហ្នឹងនៅចិត្តក្រុងរាជក្រឹសហ្នឹងហើយនៅក្បែរគ្នានឹងដែរ ហើយតកូលទាំងពីរហ្នឹងតកូលកោលិបៈហើយនឹងតកូលឧបតិសៈហ្នឹងធ្លាប់ជាមិត្តសម្លាញ់នឹងគ្នា7 7តំណមក7ចំនួនមកហើយហ្នឹងរាប់ជាមិត្តជាសម្លាញ់ជាប់តគ្នាមកអញ្ចឹងដល់ទៅពេលអ្នកទាំងពីរហ្នឹងកើតឡើងក៏រាប់អានជាមិត្តជាសម្លាញ់នឹងគ្នា មានបរិវារហើយហំទៅឧទ្យានឬក៏ទៅ ស្ទឹងអីហ្នឹង500 500ម្នាក់ណាទៀតតាមហែហោមតាមខែតំហ្នឹងមិនមែនម៉ាក់លមុំទេណាព្រះសិរីបុត្រហើយនឹងព្រះមោគលាននោះព្រះមោគលានគឺព្រះកោលិតៈនេះឯងនឹងដល់ទៅពេលចម្រើនវ័យឡើងមានការកំសាន្តទៅតាមវ័យហើយសម័យមួយក៏មាន មហោស្រពគេលេងនៅលើភ្នំក្នុងនគរមគធៈហ្នឹងអាជនក៏នាំគ្នាទៅមើលហើយក៏បានរៀបចំ អាសនៈក្រេពីរដាក់ចិត្តគ្នាឲ្យឧបទេសៈមាននុកហើយនឹងកោលិតៈមាននុកហ្នឹងមើលមហោស្រពហ្នឹងមើលទៅលើដំបូងហ្នឹងក៏រីករាយខ្លះក្នុងរឿងដែលគួររីករាយសង្វេគខ្លះក្នុងរឿងដែលគួរសង្វេគឲ្យរង្វាន់គេខ្លះក្នុងរឿងដែលគួរឲ្យរង្វាន់យូរយូរទៅយូរយូរទៅឧបទេសៈហ្នឹងណាទាំងក៏មាន សេចក្តីសង្វេគនៅក្នុងរឿងដែលគួរសង្វេគហើយអត់បានរីករាយនៅក្នុងរឿងដែលគួររីករាយទេឈប់រីករាយទៅមានតែសេចក្តីសង្វេគនឹកឃើញថាអ្នកដែលសម្ដែងមហោស្រពទាំងអស់នឹងមិនហួសអំពី100ឆ្នាំប្រមាណទេនឹងត្រូវស្លាប់ទៅតើយើងរីករាយអីជាមួយនឹងអ្នកសម្ដែងអស់នឹងទាំងយើងដែលជាអ្នកមើលនឹងក៏មិនហួសពី100ឆ្នាំ ក្នុងរវាងតែ100ឆ្នាំលើខ្វះនឹងផងក៏គង់តែនឹងស្លាប់ទៅដូច្នេះអត់មានរឿងអីដើម្បីនឹងរីករាយក្នុងការមើលមហោស្រពហ្នឹងហើយពីរអ្នកហ្នឹងត្រូវគ្នាទៀតមានសេចក្តីសង្វេគដូចគ្នាអញ្ចឹងក៏ព្រមព្រៀងគ្នាដើម្បីស្វែងរកនៅមោគធัวមកខធัวមួស្រោតជាងខទៀតប្រែមកថាធัวដែលទៅរួចផុតអំពីសេចក្តីស្លាប់ ព្រោះនឹកសង្វេគក្នុងរឿងស្លាប់អ្នកលេងមហោស្រពក៏តែស្លាប់ខ្លួនឯងតែមើលក៏តែស្លាប់កន្លែងណាដែលត្រូវរីករាយដូច្នេះត្រូវស្វែងរកមកធัวវិញធัวដែលត្រូវរួចផុតពីសេចក្តីស្លាប់វិញក៏នាំគ្នាបួសបួសទៅនៅក្នុងពេលហ្នឹងក្នុងក្រុងរាជក្រឹសហ្នឹងសញ្ជ័យបរិទាជក់ហ្នឹងដែលមានលទ្ធិផ្សេងពីព្រះពុទ្ធសាសនា មានកតស័ព្ទមានគេឈ្មោះនិងមានបរិវារច្រើនអញ្ចឹង អ្នកទាំងពីរហ្នឹងក៏បានទៅកម្មសំណាក់សញ្ជ័យបរិទាជកហើយចាប់តាំងអំពីបុះហើយលៀបតការៈច្រើនណាលៀបតការៈនឹងច្រើនសន្ធឹកសន្ធាប់ដែលកើតមាននៅក្នុងសំណាក់របស់សញ្ជ័យបរិទាជកហ្នឹងដល់អញ្ចឹងទៅលោកគ្រូអាចារ្យហ្នឹងក៏គាត់ជាប់នឹងលៀបតការៈហ្នឹងដែរទេរឿងរ៉ាវតាមក្រោយទៀតហ្នឹងបញ្ជាក់កន្លែងហ្នឹងចឹងទៅហើយ រៀនបានតែ2 3ថ្ងៃជាប់លទ្ធិរបស់សញ្ជ័យបរិពេជក់សួរលោកគ្រូអាចារ្យថាប៉ុណ្ណឹងឯងថាអើតែប៉ុណ្ណឹងអស់ហើយយើងចេះប៉ុណ្ណាអ្នកឯងចេះប៉ុណ្ណឹងដែរអ្នកឯងចេះប៉ុណ្ណាយើងចេះតែប៉ុណ្ណឹងអស់ហើយអត់មានអីរៀនទៀតទេអ្នកទាំងពីរហ្នឹងក៏គិតថាមានបានមកបធัวអីអត់មានរួចផុតអំពីសេចក្តីស្លាប់ទេធัวនេះចឹងក៏ស្វែងរកសាស្តាក្នុងចម្ពោះទ្វីបទានឲ្យតែលឺថាឯណា មានឈ្មោះល្បីមានអាកណៈអីចឹងដែលជាកណាចារគឺអាចារ្យលើពួកកតៈច្រើនច្រើនទៅរៀនសពគ្រប់ប្រការទៅមានតែប៉ុណ្ណេះមានថាសួរលោកគ្រូនឹងទៅតល់ឆ្លើយមិនរួចហ្នឹងហើយបើថាលោកគ្រូសួរវិញឆ្លើយរួចអហ្នឹងជួបតែប៉ុណ្ណឹងគ្រូហ្នឹងម្ល៉េះហើយក៏វិលត្រឡប់មកកាន់នគរវិញក៏បានសន្តានាពីគ្រោះគ្នាថា ចាំយើងស្វែងរកសាស្តាណាក្នុងលោកដែលអាចនាំឲ្យយើងបាននៅមុខពធយើងនឹងបានជួបនៅព្រះសាស្តានោះហើយបើអញ្ចឹងយើងសន្យាគ្នាណាអ្នកណាដែលបាននៅអមតៈធัวមុនណាចេះពីអមតៈនឹងតាំងពីមុនបានត្រាស់ទៀតហ្នឹង ចេះដឹងពីរឿងដែលមិនស្លាប់ហ្នឹងពីព្រោះបានពិចារណាពីសេចក្តីស្លាប់ទៅទៅដឹងថាមានស្លាប់មុខតែមានរឿងមិនស្លាប់ហ่ะបានជាសន្យាគ្នាថាអ្នកណារកឃើញមុនចាំនាំយើមកប្រាប់គ្នានឹងរួចទៅអ្នកទាំងពីរហ្នឹងក៏បែកគ្នាតាមទីកន្លែងជួបគ្នាដោយកន្លែងអីហ្នឹងចឹងទៅក្នុងសម័យកាលមួយនោះឯង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសសម្ដែងធម្មចក្រជាប់ហើយសម្ដែងអនត្តលក្ខណៈសូត្រនឹងហើយហើយក៏បាន ប្រោសនៅយសកលបុត្រនិងសម្លាញ់របស់យសកលបុត្រនឹងហើយឲ្យបានទៅជាព្រះអរហន្តអស់អាសវៈកិលេសជាអេហិភិក្ខុនឹងរួមសរុបទាំងអស់ទៅ60អង្គទៀតដែលជាប្រសង្ឃសាវករបស់ព្រះរាមានុភាក ហើយមួយអន្លើដោយព្រះសម្មាសម្ពុទ្ធត្រូវជា61អង្គព្រះសម្មាសម្ពុទ្ធទ្រង់ចេញនៅវស្សាទី1ហ្នឹងទ្រង់មានព្រះពុទ្ធរិកាឲ្យចេញផ្សាយព្រះសាសនាប្រកាសគុណព្រះពុទ្ធប្រកាសគុណព្រះធម៌ប្រកាសគុណព្រះសង្ឃនឹងចឹងក្នុងពេលនោះឲ្យនិមន្តផ្លូវមួយមួយអង្គព្រះអសិជិនៅ ក្នុងបញ្ញវៈជាភិក្ខុ បាននិមន្តទៅបិណ្ឌបាតក្នុងក្រុងរាជក្រឹសនិមន្តទៅបិណ្ឌបាត ក្នុងក្រុងរាជក្រឹសហ្នឹងក៏បានជួបនឹងឧបទេសៈគឺព្រះសិរីបុត្រណាទៀតព្រះសិរីបុត្រចាប់ពឹបបានភ្លាមទៀតព្រះសិរីបុត្រហ្នឹង ចាប់ពឹបបានភ្លាមថាលោកម្ចាស់អង្គនេះសង្រួមឥន្ទ្រីគូឲ្យជ្រះថ្លាណាស់ គឺលោកប្រកាសច្បាស់ជាបានសម្រេចនៅអមតៈធូជាព្រះអរហន្តក្នុងលោកពិតពុំខានឡើយដូច្នេះគិតនឹងសួរថាអើលោកម្ចាស់បួសចំពោះ ឬក៏រាប់មកដល់ព្រះឧបទេសៈដែលស័កព្រះមចារីទទួលស្គាល់ថាព្រះសិរីបុត្របានជួបជាមួយនឹងព្រះអសិជិនឹងគិតនឹងសួរថាលោកម្ចាស់បុះឧទ្ទិសចំពោះបុគ្គលណាឬថាបុគ្គលណាជាសាស្តាជាគ្រូរបស់លោកម្ចាស់ឬថាលោកម្ចាស់នឹងឯងកប់ប្រតិពេញចិត្ត ក្នុងធัวនៃបុគ្គលណាប៉ុន្តែបែរទៅជាមានគំនិតមួយទៀតកើតឡើងគិតថាមិនគួរបញ្ញាប់បញ្ញាប់សួរលោកទេប្រលោកកំពុងតែនិមន្តបិណ្ឌបាតក្នុងលងវែកផ្ទះក្នុងវែកភូមិនឹងចឹងដូច្នេះរងចាំមានឱកាសសិនក៏ គាត់អញ្ជើញធ្វើដំណើរទៅតាមព្រះអសិជិថេរៈនឹងលយលយតាមក្រោយទៅកុំឲ្យតែបាត់តាមលោកនឹងចឹងនៅពេលដែលលោកបាននិមន្តចូលទៅក្នុងក្រុងរាជក្រឹសដើម្បីបណ្ឌបានរួចហើយបានចង្ហាន់លមូនសំគូនឹងឆាំក៏ស្វែងរកទីកន្លែងឆាំដល់សំគូក្នុងកាលនោះព្រះឧបទេសៈនឹងក៏បានចូលទៅបំរើដោយ ការក្រានអាសនៈប្រគេនលោកធ្វើដូចជាអន្តេវាសិកកូនសិស្សរបស់លោកអាចារ្យអញ្ចឹងហើយនៅពេលដែលលោកឆាំរួចហើយក៏បានត្រងទឹកប្រគេនលោកលៀងប្រហោះឆាំអញ្ចឹងជាការបំរើ ឧបនិស្ស័យរបស់លោកទន់ខ្លួនមកអញ្ចឹងទៀតព្រះសិរីបុត្រនឹងរួចក៏បានក្រាបទូលសួរនៅបញ្ហាដែលលោកចង់បានដឹងនឹងបានជាតាមសាកសួរដំណឹងចង់ដឹងដល់ពីឃើញឥន្ទ្រីលោកហ្នឹងសក្កុតសកុំល្អឃើញការសង្រួមណាទាំងនឹងនឹកឃើញថាទំនោរជាព្រះអរហន្ត ក្នុងលោកហើយនឹងបានជាតាមបំរើនឹងដើម្បីសាកសួររួចទៅទៅបានសួរព្រះអសិជិថេរៈនឹងថាបបពេតលោកម្ចាស់លោកម្ចាស់បួសយ៉ាងនេះបួសឧទ្ទិសចំពោះបកុលណាបកុលណាជាគ្រូជាសាស្តារបស់លោកម្ចាស់លោកម្ចាស់ក៏បតិពេញចិត្តក្នុងធัวនៃបកុលណាបាន ព្រះអជជិថេរៈនឹងឆ្លើយតបថាចម្រើនពរអាត្មាបុះឧទ្ទិសចំពោះព្រះសាស្តា ជាព្រះអរហន្តសម្មាសម្ពុទ្ធជាអម្ចាស់ដែលព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកព្រះអរហន្តសម្មាសម្ពុទ្ធដូចឯងដែលបានចេញចាកអំពីសក្យៈត្រកូល បាពិជាហើយក៏បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនឹងជាគ្រូរបស់អាត្មា អាត្មាកប់ចិត្តចំពោះធម៌របស់ព្រះសាស្តានោះនឹងតែនឹងចឹងទៅមិនទាន់ទទួលព្រះសម្មាសម្ពុទ្ធអីដើម្បីយកមកធ្វើជាគ្រូជាសាស្តាខ្លួនទេព្រះឧបទេសៈនឹងណាស់ទៀតនឹងហើយក៏បានសួរទៅថាចុងព្រះសាស្តារបស់លោកម្ចាស់នឹងមានវាទៈ យ៉ាងណាសំដែងធัวនឹងយ៉ាងម៉េចដែរហ្នឹងនៅនៅថាព្រះសាស្តាលោកម្ចាស់ណាអាហ្នឹងអញ្ចឹងហ៎មិនតាន់ទទួលអីថាព្រះសាស្តាយើងអីបើយើងវារួមទាំងលោកផងឥឡូវមិនតាន់ដាក់យើងទេថាព្រះសាស្តាលោកម្ចាស់ហ្នឹងមានវគ្គតយ៉ាងណាសំដែងធัวហ្នឹងយ៉ាងម៉េចដែរអាហ្នឹងសាកសួរឲ្យដឹងអញ្ចឹងណាទៀតមិនមែនចេះតែមិនមែនចេះតែ កម្មយកនៅសាស្តាហ្នឹងដោយមិនពិចារណាទេហ្នឹងដូច្នេះសាសួរហ្នឹងគឺមកចាត់ប្រកាសវិជាដែរព្រោះព្រោះបើសួរមកច្រើនហើយឥឡូវសួរអញ្ចឹងទៀតមានវាទៈយ៉ាងម៉េចមានការសម្ដែងខួរប្រាប់មកយ៉ាងម៉េចព្រះអសិជិហេរៈលោកជាព្រះរហន្តនៅក្នុងពេលហ្នឹង មនោរតពរណីអដ្ឋកថាហ្នឹងលោកលោកប្រាប់ថាព្រះអតិជិលោកដាក់ខ្លួនលោកលោកមិនមិនបានលើកតម្កើងអីខ្លួនលោកទេព្រោះលោកអស់ហើយកិលេសដែលជាគ្រឿងលើកតម្កើងខ្លួនហ្នឹងលោកដាក់ខ្លួនលោកចឹងដាក់ថាចេះដាក់ថាអានេះមិនមែនជាដាក់អីឲ្យខុសអំពីរឿងពិតទេត្រឹមតែលោកសំដែងអំពីការពិតរបស់លោកថាអាត្មាទៅតែ មកកម្មធម្មវិន័យនេះថ្មីថ្មីនៅឡើយមិនតាន់បានយូរទេហើយបើអញ្ចឹងការដែលអាត្មាអាចដើម្បីចេះធัวអាវិន័យរបស់ព្រះចិនស្រីហ្នឹងនៅតិចណាស់មិនទាន់ចេះបានច្រើនទេអាត្មាបានដឹងសេចក្តីហើយអាចពោលដោយសង្ខេបសង្ខេប បាននៅពឹកស្ដាមិនបានទេពោលបានសង្ខេបសង្ខេបហ្នឹងហ្នឹងជាការប្រកាសដល់គុណរបស់ព្រះសម្មាសម្ពុទ្ធផងជាគុណរបស់លោកផងដែលជាអ្នកមិនអានលើកកំកើងខ្លួនមិនអួតមិនអាងហើយក៏ជាការសម្ដែងព្រះធម៌ហ្នឹងគឺ ជាព្រះពុទ្ធដីកាដែលសម្ដែងនៅសិក្ដីនៅអត្ថន័យខ្លឹមសារក្នុងសច្ចធម៌ហ្នឹងនៅក្នុងពេលហ្នឹងព្រះឧបទេសៈហ្នឹងក៏មានប្រសាសន៍ទៅថាអឺលោកលោកប៊ូហើយបើជីក្រន់តែជាបរិពាជកជាអ្នកប៊ូដើម្បីស្វែងរកមកធម៌តែមិនតាន់បានជាវិខោនៅឡើយទេតែមិនតាន់ ជាពុទ្ធបរិស័ទនៅឡើយផងក្នុងពេលហ្នឹងណាមិនទាន់ទេចឹងអាលោកពោលឡើងថាបើពេតលោកម្ចាស់ឲ្យតែថាលោកម្ចាស់សំដែងមកចោះទោះជាសង្ខេបក្តីពឹស្ដាក្តីគឺបានទាំងអស់ឲ្យតែចំនៃចំសេចក្តីនឹងហើយបើចំនៃចំសេចក្តីហើយមិនចាំបាច់លោកម្ចាស់ ពោលដោយព្យញ្ញៈច្រើនទេខ្ញុំម្ចាស់អាចយល់នៃបានដោយច្រើននឹងព្រះឧបទេសៈគឺព្រះសិរីបុត្រនឹងប្រកាសថាលោកអាចយល់នៃបានដោយច្រើនហើយឲ្យតែថាសំដែងនៃសេចក្តីសំខាន់មកនៅវាទៈរបស់ព្រះសាស្តានឹងតែអញ្ចឹងទៅ ព្រះអសជិហ្នឹងក៏លោកបានសម្ដែងថាយេធម្មេហេតុបភវាទេសង្ហេតុងតថាគតោបានពីពីបាតទាំងពីបាតហ្នឹងស្មើគ្នានឹង16ម៉ាត់16ជាងគ្នាណាយេធម្មេហេតុបភវា ថាធัวទាំងឡាយឯណាដែលកើតអំពីហេតុទេសង្ហេតង្តថាគតោគឺព្រះតថាគតទ្រង់ត្រាស់សម្ដែងនៅហេតុនៃធัวនោះគ្រាន់តែប៉ុណ្ណឹងមិនតាន់បានមួយគាថាឯណាកន្លះគាថាត្រឹមប៉ុណ្ណឹងពេលហូបតេសៈក៏មានធម្មចក្ខុកើតឡើងបានឃើញនៅធัวទាំងធម្មចក្ខុនឹងបានឃើញនៅធัวគឺ យ៉ាងកេញសមុទយៈធម្មំសัพព្វន្តាំងនិរោធធម្មន្តិធម្មជាតិណាដែលមានការកើតឡើងជាធម្មតាធម្មជាតិនោះរមែងមានការវិន័យទៅវិញជាធម្មតាហ្នឹងហ្នឹងគឺបានសម្រេចនៅសោតាបត្តមៈសោតាបត្តផលបានទៅជាសោតាបណ្ឌបកុលបានព្រះអសិជិនឹងលោក សំដែងប្រគាថានឹងបន្តជាប់គ្នាទៅទេគ្រាន់តែថាទឹកតែបានពីរបាទប៉ុណ្ណឹងព្រះសិរីបុត្របានសម្រេចសោតាបរិផលបាទហើយលោកបន្តគាថាទៅណាដោយពីរបាទខាងចុងទៀតថាទេសัญญโยនិโรធោចៈអេវង្វាទីមហាសមណោតេនឹងជាមួយគ្នានោះគឺព្រះតថាគត ទ្រង់ត្រាស់សម្ដែងអំពីការរលត់នៅធัวនោះព្រះមហាសមណៈទ្រង់ត្រាស់សម្ដែងយ៉ាងនេះហ្នឹងជាប់មួយប្រកាសថានឹងប៉ុន្តែថាសោតតាបត្តផលកើតឡើងតាំងទៅពីកន្លះគាថាដោយសេចក្តីថាព្រះឧបទេសៈនឹងលោកមានបញ្ញាក្រាស់បញ្ញារហ័សបញ្ញារវិះមុតចាស់ខ្លាណាស់ទាំងខិតតាភញា ត្រាស់ដឹងលើយ៉ាងឆាប់រហ័សក្រំតែបានលឺព្រះតម្រាស់សំដែងមកណាទៀតចេញអំពីព្រះសម្មាសម្ពុទ្ធតមកបានមានពាក្យហ្នឹងណាបើកុំតែមានព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងអត់នរណាចេះថាធัวទាំងឡាយកើតអំពីហេតុទេអត់វាចេះតែថាធัวទាំងឡាយអ្នកដតីធ្វើឲ្យឬថាធัวទាំងឡាយខ្លួនឯងអ្នកធ្វើវាចេះតែអញ្ចឹងឬថាធัวទាំងឡាយហ្នឹងកើតឡើងឯងឯងចេះតែអញ្ចឹង ពីពីណាពីណីមកដែលព្រះមិនទាន់ត្រាស់ចេះតែអញ្ចឹងចេះតែថាបើអ្នកដតីមិនធ្វើឲ្យទេគឺខ្លួនឯងធ្វើឲ្យខ្លួនឯងអឺឬថាកើតឡើងឯងឯងអានឹងចេះតែប៉ុណ្ណឹងហើយដល់តែថាយេធម្មេហេតបពវិបទេសង្ហេតង្កថាចតោអានឹងទាល់តែព្រះបានត្រាស់ទៀតបានមានអ្នកចេះថាតាមមកនឹងធัวទាំងឡាយដែលកើតអំពីហេតុនេះពាក្យនឹងពិរោះណាស់ទៀត កម្រមានក្នុងលោកហើយដល់តែឥឡូវយើងបានស្ដាប់ហើយហើយមួយឥឡូវដោយបន្ទុំឧបនិស្ស័យបារមីក្នុងការសិក្សាព្រះអភិធម្មនិងស្ដាប់ប្រធัวច្រើនមកយើងក៏បីនឹងបានជ្រាបសេចក្តីនឹងចឹងណាទានដោយស្ថិតឋានបរិបត្តិនឹងអាចដើម្បីកិច្ចរួចផុតអំពីធัวទាំងឡាយដែលកើតឡើងប្រហែតនឹងបន្តិចម្ដងបន្តិចម្ដងទៀតដោយមិនរវល់ប្រកាន់ថា ធัวដែលកើតឡើងនឹងឯងនៅក្នុងភារៈនៃខ្លួនយើងដើម្បីចាត់ចែងដើម្បីហួងហែងឲ្យទៅជាយ៉ាងនេះឲ្យទៅជាយ៉ាងនោះតាមការគប់ចិត្តឬទាស់ចិត្តនឹងគឺកាត់បន្ថយកន្លែងហ្នឹងព្រោះបានដឹងនៅធัวហ្នឹងពិតដែលកើតឡើងហ្នឹងព្រោះអាស្រ័យមានហេតុទៅកើតឡើងទាំងដែលហេតុហ្នឹងកណាតគុណម្ចាស់ហ្នឹងផុតស្រឡះអំពីការប្រកម្មហេតុហ្នឹងថាអ្នកដទៃឬខ្លួនយើង ក្នុងហេតុដែលនាំឲ្យកើតធัวទាំងឡាយហ្នឹងអ្នកដតីគឺមិនមែនខ្លួនយើងក៏មិនមែនហេតុហ្នឹងគឺជាធម្មៈពិតពិតទៀតគឺជាបរមត្តធัวសុទ្ធសុទ្ធដែលនាំឲ្យកើតនៅធัวទាំងឡាយហ្នឹងតណាគុណម្ចាស់អាចដើម្បីរួចផុតបានរួចផុតអំពីធัวដែលកើតអំពីហេតុនឹងបានទៀតព្រោះបញ្ញាឃើញច្បាស់ហ្នឹងអញ្ចឹងដូច្នេះគ្រប់គ្រាគ្រប់ពេលវេលាទាំងអស់ ទន្ទឹមបានជួបប្រទេសនៅបញ្ហាយ៉ាងណាដឹងរឿងរ៉ាវអីយ៉ាងម៉េចគឺការដែលមានជីវិតរស់នៅក្នុងបញ្ហានិងការដឹងរឿងរ៉ាវហ្នឹងមិនផុតអំពីសភាវៈពិតដែលបានកើតឡើងប្រហែលបច្ច័យទាំងដែលកំពុងប្រកបទេហើយប្រកាសណាគុណម្ចាស់ញាតិញោមបងប្អូនទាំងអស់អាចមានស្មារតីមួយប្រគល់ធัวហ្នឹងទុកដាក់ឲ្យហេតុណាទាំង នឹងកណាញាតិញោមបងប្អូននឹងសមាទានសិលមិនកម្មយកនៅទ្រព្យសម្បត្តិដែលមានម្ចាស់គេមិនអញ្ចឹងទេណោះមិនទៅលួចមិនទៅប្លន់អីហ្នឹងស្បែកជើងក៏ដោយកង់ម៉ូតូក៏ដោយសម្ភារៈដំណាំដាំដុះសម្ពុតក៏អាវយ៉ាងណាឲ្យតែដឹងតែមានម្ចាស់គេហើយមិនកម្មយកទេព្រោះជាអ្នកមានសិលហ្នឹងអញ្ចឹងមែនទេនឹងមានញាតញោមឯណានឹងថាទៅលួច ផ្លឹងឆក់ដណ្ដើមទ្រព្យសម្បត្តិគេមិនមែនគ្រាន់តែថាព្រោះកម្មសិលប៉ុណ្ណឹងទេថែមទាំងខ្លាចបាបខ្មាស់បាបនឹងខ្លាំងខ្លាក្នុងការរក្សាសិលនឹងទៀតមិនមែនគ្រាន់តែថាកម្មសិលនឹងចង់បានផលចង់បានអានិសង្សបានជាកម្មសិលនឹងមិនមែនទេគឺថាដោយអាស្រ័យការដែលថាខ្លាចបាបខ្មាស់បាបហើយប្រព្រឹត្តទៅជាមួយគ្នានឹងសេចក្តីសន្តោសចំពោះទ្រព្យសម្បត្តិ ខ្លួនឯងមានតណ្ហាកលមមប៉ុណ្ណឹងមិនដឹងជាថាទៅលួចផ្លំឆក់ដណ្ដើមទ្រព្យសម្បត្តិគេមកធ្វើអីអាណិតគ្នាផងនឹងដែលខំស្រឡាញ់ពេញចិត្តទ្រព្យសម្បត្តិនឹងអញ្ចឹងម្ល៉េះហើយក៏អាចមានការរសាសិលនឹងកាន់តែរឹងប៉ឹងមមតំឡើងរឹងប៉ឹងមមតំដោយសេចក្តីសន្តោសចំពោះទ្រព្យសម្បត្តិដែលខ្លួនឯងមានបណ្ណាលមមប៉ុណ្ណឹងអញ្ចឹងហើយក៏មានការអាណិត ដោយមេត្តាករុណាចំពោះអ្នកដទៃមិនអាចនឹងដើម្បីទៅលើកដៃឬក៏ប្រើដោយពាក្យសម្ដីឲ្យអ្នកដទៃនឹងទៅលួចទៅប្លន់អីទេឲ្យទៅអ្នកដទៃបានសេចក្តីសុខនឹងក្នុងការដែលមានទ្រព្យសម្បត្តិបណ្ណាបណ្ណាក៏សូមឲ្យបានសុខទៅនឹងអញ្ចឹងយ៉ាងណាមិញកណាគុណចាស់យត់ញោមបងប្អូនទាំងអស់ណាទៀត ដែលអាចដើម្បីបានដឹងថាធัวទាំងឡាយដែលកើតឡើងនឹងធัวទាំងឡាយដែលកើតឡើងនឹងគឺកើតអំពីហេតុនឹងអញ្ចឹងដូចជាបានដឹងថាធัวនឹងមានម្ចាស់គេហើយអញ្ចឹងដឹងដឹងថាធัวនឹងមានម្ចាស់គេម្ចាស់គេនឹងទទួលថែទាំរក្សាឬក៏អាចដើម្បីនឹងថាជាអ្នកស្វែងរកបានមក ដោយកម្លាំងញើសឈាមឬដោយមុខរបរអីនឹងយ៉ាងណាយ៉ាងណាតម្រាំតែបានទ្រព្យសម្បត្តិនឹងមកហើយនៅគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិនឹងអញ្ចឹងមកកណ្ដាលគុណម្ចាស់ញាតិញោមដឹងថាទ្រព្យសម្បត្តិនឹងមានម្ចាស់គេអាមិនកម្មយកមិនលួចមិនប្លន់នឹងយ៉ាងណាគឺក្នុងធัวទាំងឡាយដែលកើតអំពីហេតុនឹងដូចគ្នាអញ្ចឹងណាទៀតនឹងធัวទាំងឡាយដែលកើតអំពីហេតុនឹងមិនមែនថាអ្នកដតីនឹងជា មនុស្សជាសត្វបកលណាជាអ្នកធ្វើឲ្យកើតឬថាជាទូខ្លួនយើងអាដើម្បីនឹងធ្វើធัวនឹងឲ្យកើតប៉ុន្តែធัวដែលកើតឡើងនឹងព្រោះហេតុនៃធัวនោះត្រង់ត្រង់ហេតុហ្នឹងប្រកាសណាគុណចាស់យត់ញោមចាក់ភ្លុះទាំងចាក់ភ្លុះនៅហេតុហ្នឹង ដែលបានដឹងថាហេតុហ្នឹងមិនមែនជាអ្នកដតីហើយហេតុហ្នឹងមិនមែនជាខ្លួនឯងដល់អញ្ចឹងទៅក៏អាចរួចផុតអំពីធัวដែលកើតអំពីហេតុព្រោះប្រគល់ធัวដែលកើតអំពីហេតុហ្នឹងឯងទុកដាក់សម្រាប់ហេតុដែលនាំឲ្យធัวនឹងកើតឡើងហ្នឹងឯប្រកាសណាជនម្ចាស់ហ្នឹងចង់បានសម្បត្តិច្រើនច្រើនក្នុងលោកហ្នឹងឬក៏ចង់ក្នុងការដែលប្រគល់ប្រគល់ធัวទាំងឡាយដែលកើតអំពីហេតុហ្នឹងប្រគល់ធัวហ្នឹងទុកដាក់សម្រាប់ ឲ្យហេតុនឹងឯងដែលថាប្រគល់នឹងគឺនៅត្រង់ណាគឺនៅត្រង់ដែលមានបញ្ញាមិនបានប្រកាន់ថាជីវិតនៃអាត្មាអញដែលប្រព្រឹត្តទៅដោយធัวទាំងអស់ហ្នឹងគឺនៅក្នុងអំណាចអាត្មាអញខ្លួនឯងជាអ្នករៀបចំ នៅជីវិតហ្នឹងឲ្យកើតមកអញ្ចឹងទេឲ្យបានមកអញ្ចឹងទេ គឺអត់មានទទួលយកមកធ្វើជាភារៈធ្ងន់សម្រាប់ខ្លួនឯងទេ អានឹងវាអាចរួចផុតកន្លែងហ្នឹងដែរព្រះឧបទេសៈលោកបានស្ដាប់ពាក្យថាធัวទាំងឡាយណាដែលកើតអំពីហេតុណាលោកកំណត់ដឹងនៅទុក្ខសច្ចៈណាទៀតនឹងធัวដែលកើតអំពីហេតុហ្នឹងធัวហ្នឹងគឺជាទុក្ខសច្ចៈគឺថាជាទុក្ខដោយ ដោយសេចក្តីថាវាអត់មែនជាសត្វជាបកលជាតួខ្លួនអីទេព្រោះថាជាទុក្ខនឹងទេសង្ហេតំតថាកតោព្រះតថាគតទ្រង់ ត្រាស់សម្ដែងនៅហេតុនៃធัวនោះនឹងគឺជាការសម្ដែងដល់ទុក្ខសមុទយៈសមុទយៈសច្ចៈទាំងគឺហេតុដែលនាំឲ្យកើតនៅនៅទុក្ខហ្នឹងគឺសមុទយៈសច្ចៈដែលព្រះឧបទេសៈលោកបានស្ដាប់ប៉ុណ្ណឹងទៅលោកលោកទម្លាក់ធัวដែលកើតអំពីហេតុដែលជាទុកហ្នឹងណាទេលោកទម្លាក់ចោលព្រុសព្រុសទម្លាក់ចោលដូចជាបកលទូលនៅរបស់ធ្ងន់ ឬក៏ពុនលីសែងនៅរបស់ធ្ងន់ហ្នឹងគឺដល់ពេលវេលាដែលត្រូវទម្លាក់ចោលហ្នឹងគឺថាទម្លាក់ទម្លាក់នៅរបស់ដែលធ្ងន់ហ្នឹងអំពីសីស័កគឺក្បាលឬអំពីស្មាហ្នឹងចឹងទៅទម្លាក់ចោលអញ្ចឹងហ្នឹងយ៉ាងណាមិញការដែលលោកបានយល់នៅធัวដែលកើតអំពីហេតុនឹងច្បាស់លោកទម្លាក់ធัวនឹងចោលព្រោះជាមួយគ្នានឹងការទម្លាក់ចោលនឹងលោកមានដំណើរផ្លូវដែលត្រូវដើរទាំង លោកមានដំណើរផ្លូវដែលត្រូវដើរគឺដើរចេញអំពីធัวដែលកើតអំពីហេតុហ្នឹងកន្លែងហ្នឹងដែលជាមគ្គសច្ចៈសំបីព្រះ អសុជីលោកមិនបានសម្ដែងមគ្គសច្ចៈក៏ដោយនៅក្នុងមួយ ប្រគាថាហ្នឹងតែមគ្គសច្ចៈហ្នឹងកើតឡើង នៅ ក្នុងព្រះឧបទេសៈទៀតគឺត្រង់ដែលថាលោកទម្លាក់ចោលនៅធัวដែលកើតអំពីហេតុហ្នឹងមគ្គសច្ចៈកើតឡើងហើយនឹងដែលអាចទម្លាក់នៅធัวដែលកើតអំពីហេតុហ្នឹងអញ្ចឹងលោកក៏បានដល់នៅនិរោធ នឹងនិរោធហ្នឹងគឺនៅត្រង់កន្លែងណានៅត្រង់ការដែលទម្លាក់នៅសង្ខារធัวដែលកើតអំពីហេតុនឹងចោលលោកដល់និរោធព្រមជាមួយគ្នានឹងដែរនឹងដល់និរោធកន្លែងហ្នឹងគឺព្រះនិព្វានដែលផុតចាកសង្ខារនឹងកន្លែងហ្នឹងទៀតចែកគ្នាកន្លែងហ្នឹងបើថាធัวដែលកើតឡើងអំពីហេតុហ្នឹងគឺថាជាយើងទេអាហ្នឹងនៅក្នុងលោកហ្នឹងជាការជាប់នៅក្នុងពន្ធនាគារជាប់ក្នុងគុកគុកធំនៃវដ្តសង្សារគឺនាមរូបហ្នឹង ហើយនឹងជាប់ហើយបាទធัวក្នុងជីវិតប្រចាំថ្ងៃនឹងជាយើងជារបស់យើងទេជាប់ហើយអានឹងអញ្ចឹងប៉ុន្តែដល់ទៅបានដឹងថាធัวដែលកើតតាំងពីហេតុហ្នឹងដែលមានក្នុងជីវិតប្រចាំថ្ងៃកំពុងឃើញអ្វីកំពុងលឺអីកំពុងដឹងរឿងអីគ្រប់កាលគ្រប់សម័យទាំងអស់គឺជាការប្រកាសឡើងនៅសភាវៈពិតតែប៉ុណ្ណឹងក៏បញ្ឈប់នៅការចាត់ចែងការហួងខែងការប្រកម្មចំពោះធัวនឹងថាម៉េចបានវាអញ្ចឹង វាមិនសមយ៉ាងហ្នឹងគឺកាត់បន្ថយហើយនឹងកំចាត់បងនៅសេចក្តីសង្ស័យហើយនឹងអាការមិនយល់ព្រមនោះចោលអស់ទៅទាំងកើតទៅជាការយល់ព្រមកើតទៅជាការលមួមជាមួយគ្នានឹងសភាវៈពិតនឹងចឹងដឹងច្បាស់ជីវិតប្រដីសពថ្ងៃនឹងថាដូច5បូក5គឺ10ទេទាំងអត់មានរើរួចពី10ទេយ៉ាងណាជីវិតពិតប្រដីនឹងតែវាយ៉ាងម៉េចគឺព្រោះហេតុនឹងវាអញ្ចឹងវាយ៉ាងនឹក ប៉ុន្តែរឿងសំខាន់នោះគឺវាមិនមែននៅត្រង់ការជ្រុកងប់ប្រកម្មថាធัวនឹងជាសត្វបកលទូខ្លួនយើងហើយទៅប្រៀបផ្ទឹមជាមួយនឹងអ្នកដតីថាយើងនឹងឯងអន់ជាងគេឬយើងនឹងគ្រាន់បើជាងគេទេអានឹងវាលែងចាប់យកនៅធัวនឹងទៅប្រៀបជាមួយនឹងអ្នកដតីហើយព្រោះមិនប្រកម្មថាជាខ្លួនយើងមិនប្រកម្មថាជាយើងគ្រាន់តែជាផលរបស់ហេតុតែប៉ុណ្ណោះហ្នឹងអញ្ចឹងរួចហើយក៏បាន សាកសួរដល់ព្រះអសិជិភេរៈថាលោកម្ចាស់ព្រះសាស្តារបស់យើងព្រះអង្គគង់នៅក្នុងទីណាហ្នឹងព្រះសាស្តារបស់យើងណាប៉ុណ្ណឹងទៅទាំងតែកាលណាឃើញធัวគឺឃើញព្រះសាស្តាហើយឃើញព្រះសម្មាសម្ពុទ្ធត្រាស់ដឹងពិតប្រកបក្នុងលោកហើយព្រះអសិជិថេរៈលោកឆ្លើយថាព្រះសាស្តាស្ដេចគង់នៅនាវត្តវេលវ័នជាកលន្តកនិវេបសដ្ឋានចិត្ត ក្រុងរាជក្រឹសហ្នឹងអញ្ចឹងទៅក៏បានបញ្ជូនដំណើរព្រះថេរៈបញ្ជូនដំណើរឲ្យលោកនិមន្តតាមអធិស្រ័យទៅហើយក៏វិលត្រឡប់មកកាន់ទីកន្លែងហើយសម្ដៅទៅកាន់ផ្ទះកោលិតៈទៅកាន់ផ្ទះកោលិតៈហ្នឹងក្នុងពេលហ្នឹងព្រះកោលិតៈគឺព្រះមោគលានហ្នឹងឃើញមុខញញឹមញញែមស្រស់បោះរបស់សម្លាញ់យីសម្លាញ់ ថ្ងៃនេះមុខស្រស់បោះញញឹមញញែមដើរមកអំពីចម្ងាយសំតែបានអមតៈធัวមកជាមួយភ័យមិនបាទសម្លាញ់ថ្ងៃនេះខ្ញុំបានអមតៈហួរហើយនឹងពេលនឹងឯងក៏បានរៀបរាប់ដំណើរដែលបានជួបនឹងព្រះអសិជិធេរៈរួចទៅក៏បានពោលសម្ដែងនៅព្រះគាថានឹងណាទានយេធម្មាហេតុបៈភវីទេសង្ហេតុងតថាកតោ ទេសัญចយោនិរោធោចៈអេវង្វាទីមហាសមណោតេធัวទាំងឡាយណាដែលកើតអំពីហេតុព្រះតថាគតទ្រង់ត្រាស់សម្ដែងនៅហេតុនៃធัวនោះព្រះតថាគតព្រមជាមួយគ្នាទ្រង់បានត្រាស់សម្ដែងអំពីនិរោធធัวគឺព្រះមហាសមណៈទ្រង់ត្រាស់សម្ដែងយ៉ាងនេះឯងជាប់មួយប្រកាសថាទៀតព្រះមហាមោគលានបានសម្រេចសោតាបតិផលហ្នឹង ជាប់មួយពាក្យថាហ្នឹងអញ្ចឹងបានសោតតាបតិផលដោយអាស្រ័យការស្ដាប់ព្រះធម៌ទាំងឧបនិស្ស័យគ្រប់គ្រាន់ហើយគ្រាន់តែថាបើ ព្រះសម្មាសម្ពុទ្ធពុំតាន់បានត្រាស់ហើយពុំតាន់សម្ដែងធម៌ទេពុំបានស្ដាប់ព្រះធម៌នោះគឺមិនតាន់បានត្រាស់ដឹងនៅសច្ចធម៌ទាំងនឹងគ្រាន់តែបានស្ដាប់ទៅតាមឧបនិស្ស័យសំបីសេចក្តីសង្ខេបមួយ ព្រះគាថាឬក៏កន្លះគាថាក៏អាចដើម្បីបាន ការត្រាស់ដឹងនៅសច្ចធម៌កណាគុណចាស់ញាតិញោមបងប្អូន មាន ការជួបប្រទះនៅធัวពិតក្នុងជីវិតប្រចាំថ្ងៃចឹងទេហើយអាចមានបញ្ញាចេះព្រមចេះល្មមជាមួយគ្នានឹងធัวពិតហើយបន្តបងនៅ ការអអន់ចិត្តការខឹងការក្រោធហើយនឹងសេចក្តីស្រវឹង ដោយលោភៈដោយការជាប់ជំពាក់នៅក្នុងសេចក្តីនឹងអានឹងអាចដើម្បីបានជួបប្រទេសនៅបរមត្តធัวដែលជាធัวពិតយ៉ាងនឹងចឹងទេទានញាតិញោមបងប្អូនទានក្នុងជីវិតរាល់ថ្ងៃសូម្បីនៅក្នុងសម័យណា នៅក្នុងកលៈទេសៈណាក៏ដោយមិនអាចដើម្បីថាមានអ្វីផុតអំពីធัวពិតដែលបានកើតឡើងអំពីហេតុបច្ច័យនឹងទេ ហើយនឹងដល់ទៅអញ្ចឹងសម្លាញ់ពីរនាក់នឹងគិតគិតថាយើងនឹងទៅគាល់ព្រះសាស្តារាជទ្រង់គង់នៅនាវត្តវេលវ័នប៉ុន្តែថាក៏គួរតែទៅបបួលលោកអាចារ្យយើងសិនណាព្រះសិរីបុត្រនឹងលោកធ្លាប់ តែទំនុកម្រងដឹងគុណរបស់អ្នកដែលមានឧបការៈគុណប៉ុន្តែក្នុងពេលហ្នឹងលោកបានលើកចោលនៅភាពជា អន្តេវាសិករបស់ អាចារ្យសញ្ជ័យព្រះទាជក់ហ្នឹងទៅហើយប៉ុន្តែថានឹកអាណិតនឹកសំណោះលោកគ្រូអាចារ្យចង់ទៅប្របួលគាត់ដើម្បីឲ្យបានទៅជួបព្រះសាស្តា ព្រះអរហន្តសម្មាសម្ពុទ្ធនៅពេលទៅសំណេះសំណើគ្នារួចក៏បានបបួលលោកគ្រូអាចារ្យនឹងទៅគាល់ព្រះសម្មាសម្ពុទ្ធថាលោកអាចារ្យនៅធ្វើអីមិនអាចតម្បីនឹងជួបប្រទេសនៅអមតៈធัวឡើយ លោកអាចារ្យហ្នឹងក៏បែរត្រឡប់មកក៏បែរប្របួលសម្លាញ់ទាំងពីរអ្នកនឹងវិញក៏បែរប្របួលថាអ្នកទាំងពីរទៅឯណានៅក្នុងសំណាក់របស់យើងហើយយើងនឹងញ៉ាំងលៀបញ៉ាំងយុះឲ្យកើតឡើងព្រមជាមួយគ្នានៅក្នុងពេលហ្នឹងគឺថាលើកយកនៅលៀបហើយនឹងយុះហ្នឹងមកបបួលអ្នកទាំងពីរហ្នឹង ដាក់ចូលទេទានលេបហើយនឹងយោហ្នឹងដាក់ចូលជាមួយសោតតាបណ្ឌបកុលទេបច្រកចូលទេហ្នឹងទានមិនចូលឡើយបថាព្យាឯករាជ្យជាអ្នកឯករាជ្យលើផែនដីក្តីសក្យសក្យមនេនអ្នកវាដំណើរទៅកម្មស្ថានសួគ៌ក្តីសព្វលោកាធិបញ្ចេអ្នកភាពជាអធិបតីលើលោកចំពួងក្តីសតតាបតិថលាំងបរាំង សោតាបត្តផលប្រសើរជាងនឹងអញ្ចឹងដូច្នេះដាក់មិនចូលទេលៀបយោអីក៏មកបែបបួលហ្នឹងព្រះឧបទេសៈបានពោលឡើងថាភាពដែលខ្ញុំជាអន្តេវាសករបស់លោកនឹងចូលលើកចោលចុះឥឡូវនេះគ្រាន់តែសម្រេចថាតើលោកអាចារ្យទៅឬមិនទៅតែប៉ុណ្ណឹងទេដឹងដល់តែប៉ុណ្ណឹងលោកគ្រូសិញ្ជ័យនឹងគាត់ដឹងថាប្របួលលេងបានហើយបើអញ្ចឹងគាត់ក៏ឆ្លើយតបទៅថា ក្នុងការដែលយើងចំណាស់នេះហើយយើងមិនអាចដណ្ដីជាកូនសិស្សនៃបុគ្គលណាបានទេម្នាក់ចង់ទៅទៅទៅនឹងអញ្ចឹងព្រោះតែប៉ុណ្ណឹងក៏សាវកហ្នឹងក៏បានគិតចេញទៅជាមួយគ្នានឹងកូនសិស្ស250ទៀតកូនសិស្សរបស់គ្រូសិញ្ជ័យច្រើនណាស់ហ្នឹងច្រើនណាស់ប៉ុន្តែដែលមកតាម ព្រះសិរីបុត្រនិងព្រះមោគលាននឹង500ទៀតក្រណមកតាមប៉ុន្តែមកជាប់ជាមួយគ្រូចិញ្ចៃ250នាក់ទៀតចេញមិនរួចនឹងឧបនិស្ស័យមនុស្សយើងវាផ្សេងគ្នាអញ្ចឹងទៅបានតែ250ទេតើទៅតាមព្រះសិរីបុត្រនិងព្រះមោគលាននឹងគ្រាន់តែគូសម្លាញ់ទាំងពីរហ្នឹងបានចេញផុតទៅឈាមក្តៅក្តៅទៀតចេញតាមមាត់គ្រូចិញ្ចៃវកវក នឹងឈឺចិត្តទាំងឈឺចិត្តត្រង់ដែលថាគេគេលះបង់ខ្លួនចោលទៅរកអ្នកដទៃឈឺចិត្តណាហ្នឹងឈឺចិត្តហ្នឹងដោយសារអីទៀតដោយសារកុសលឬអកុសលអកុសលទៀតដោយអកុសលយ៉ាងក្រោតក្រៀតដោយអ៊ីសាដោយការច្រណែនដោយមច្ឆរិយៈដោយសេចក្តីកំណាញ់កំណាញ់អីកំណាញ់វណ្ណៈកំណាញ់លៀបតការៈកំណាញ់អីសពតែគ្រប់ទាំងអស់ គឺកំណាញ់កត្តស័ព្ទគេឈ្មោះរបស់ខ្លួននឹងមិនចង់ឲ្យមានអ្នកដតីនឹងឯងបានប្រសើរក្រាន់បើជាងទេហ្នឹងនៅពេលដែលធ្វើដំណើរទៅកាន់វត្តវេនវ័ននឹងព្រះសាស្តាព្រះរហន្តសម្មាសម្ពុទ្ធកំពុងតែទ្រង់ត្រាស់សម្ដែងព្រះធម៌នៅកណ្ដាលបរិស័ទនឹងទ្រង់ទួតប្រណិតឃើញគូទេសាវៈនឹងកំពុងតែ ធ្វើដំណើរលួយលួយទៅក៏ទ្រង់មានប្រពុតរិកាចំពោះបរិស័ទក្នុងទីនោះថាអ្នកទាំងឡាយមើលចុះគូនៃសាវករបស់តថាគតមកហើយនឹងចឹងព្រះអង្គទ្រង់ព្យាករហើយជាស្រេចណាទៀតនឹងគ្រាន់តែបានចូលទៅដល់ប្រាប់ហើយបង្គំព្រះរាមាពភារួចហើយក៏ស្ដាប់នៅប្រធោរបស់ព្រះសម្មាសម្ពុទ្ធហើយជាបន្តក្នុងកាលនោះ បរិស័ទបរិវារ250ក៏បានអស់អាសវៈកិលេសបានសម្រេចទៅជាព្រះរហន្តតែឡែកតែព្រះឧបទេសៈនិងព្រះកោរិតៈដែលមានញាណដ៏ធំដែលជាសាវកបារមីញាណធម្មតាសាវកបារមីញាណដ៏ធំយ៉ាងនេះក៏មានភាពយឺតយូរបន្តិចក្នុងការត្រាស់ដឹងនឹងដែលអត្តកថាលោក5ណាទៀតមានតាន់បានសម្រេចអី នឹងនៅជាសោតាបណ្ឌបកលទាំងពីរអ្នកនៅឡើយនឹងចឹងទៅតែក៏បានសុំព្រះរាមានុភាឧបសម្បទាទ្រង់ក៏ប្រទានឧបសម្បទាជាអេហិភិក្ខុបានគ្រប់ព្រះអង្គទាំងអស់ទាំង250ហើយនឹងទាំងព្រះឧបទេសៈនិងព្រះមហាមុគលាននឹងនៅថ្ងៃទី7បន្ទាប់អំពីបុះហើយព្រះមហាមុគលាននឹងឯងក៏បាននៅក្នុងកាលហាឡូវ កាលវាលក្រៀមក្នុងនគរមគធៈហ្នឹងកាលវាលក្រៀមហ្នឹងកំពុងតែងុយទៀតងុយនៅវេលារាត្រីហ្នឹងងុយកំចាត់ថៃនិមិត្តអីហ្នឹងមិនទាន់បានព្រះសម្មាសម្ពុទ្ធទ្រង់ដាស់សម្ដែងឲ្យមានជាសេចក្តីសង្វេគហើយសម្ដែងនៅធាតុកម្មដ្ឋានក៏បានញ៉ាំងព្រះមហាមុគលានឲ្យបានសម្រេចជាព្រះអរហន្តនឹងបានទៅអស់អសវៈកិលេស បន្ទាប់មកទឹកនៅក្នុងថ្ងៃ15កើតខែមិញហ្នឹងមិខៈបណ្ណមីព្រះធម្មសេនាបតីសិរីបុត្រហ្នឹងបានបកផ្លិតថ្មៃព្រះរាមានុភានៅនឹងសូករខាតាដែលជាវិហារភ្នំកិច្ចកោទាំងដែលទ្រង់សម្ដែងព្រះធัวប្រុសទីខៈអ្នកខៈរៈពាជៈ ទីខនិខៈហ្នឹងគឺຕົកកញ្ចក់វែងតែទីខនិខៈហ្នឹងត្រូវជាក្មួយព្រះសិរីបុត្រហ្នឹងទ្រង់ត្រាស់សម្ដែងអំពីវេទនាបរិកហសោតគឺប្រសូតហ្នឹងកម្មយកនៅវេទនានឹងឯងដែលជាអារម្មណ៍នៃសតិនឹងដោយសុខវេទនាដោយទុក្ខវេទនាដោយអទុក្ខមសុខវេទនាហ្នឹងសម្ដែងចឹងទៅទីខនិខៈហ្នឹងក៏បានសម្រេចសោតាបតិផលព្រះសិរីបុត្រលោកស្ដាប់យល់ នៅពេលដែលព្រះអង្គទ្រង់សាសសម្ដែងធัวនឹងប្រົບចំពោះទីភៈអ្នកខៈទេតែព្រះសិរីបុតកាន់យកសេចក្តីនៃព្រះធัวក៏អស់អាសវៈកិលេសទៅនៅក្នុងសុគរខាតានឹងពហិយនៅក្នុងកិច្ចកូននៅក្នុងថ្ងៃហ្នឹងដែលព្រះអង្គទ្រង់មានការសន្និបាតសម្ដែងអវាទបាតិមោនឹងចឹងហើយចំពោះភិក្ខុសង្ឃ1250អង្គហ្នឹងអឺ1000អង្គហ្នឹងដែល នៅក្នុងបុរាណចេតិលហ្នឹង1000អង្គហ្នឹងហើយនឹង250មួយលើដោយព្រះស្រីបុត្រនិងព្រះមោគលានដែលបាននាំគ្នាទៅបួសជាមួយគ្នានោះនឹងអវាទបតិមោកនឹងប្រកាសណាគុណចាស់ធ្លាប់បានស្ដាប់ញឹកញាប់ហើយដោយសេចក្តីដោយអត្ថន័យយ៉ាងណាដែលព្រះសាស្តាទ្រង់ត្រាស់សម្ដែងទៀត បន្តបន្តមកនៅពេលដែលអនាថបិណ្ឌកសិទ្ធិបានសាងនៅអារាមគឺវត្តចេតពុននឹងថ្វាយរួចហើយព្រះអង្គទ្រង់គង់នៅនៃវត្តចេតពុនទ្រង់ស្ថាបនាណាចំពោះព្រះសិរីបុត្រនឹងថាជាកម្ពូលលើសវិខទាំងឡាយផ្នែកខាងមានបញ្ញាព្រះមហាមោគលានកម្ពូលលើសវិខទាំងឡាយផ្នែកខាងមានរិទ្ធហ្នឹងដោយការចូលឈានរហ័សមានរិទ្ធក្នុងការសម្ដែងរិទ្ធ ដូចជាប្រពនៅក្នុងរឿងដែលផ្ចាញ់នៅនន្តោបនន្តនិករាជអីជាដើមហ្នឹងចឹងទាំងដូច្នេះសេចក្តីសង្ខេបដែលខ្ញុំកណ្ដាលសម្បត្តិប្រមប្រវត្តិនៅឯកតតិកៈបុគ្គលហ្នឹងគឺប្រកណាគុណម្ចាស់ញាតិញោមស្ដាប់ទៅក៏អាចដើម្បីមានស្មារតីប្រទៅ នៅក្នុងសេចក្តីជ្រះថ្លាហើយសង្វេគចំពោះវត្តសង្សារយ៉ាងណា ហើយនឹងអាចដើម្បីកាត់បន្ថយនៃការជាប់ជំពាក់ ចំពោះកាមគុណជារបស់មនុស្សនឹងយើងមានទៅរស់អីនៅជាមួយយូរបណ្ណាទាំងនឹងត្រូវប្រត់ប្រាស់ចោលទៅគ្រប់ជាតិនឹងហើយទីបំផុតដូចជាព្រះរហន្តសម្មាសម្ពុទ្ធទ្រង់បរិនិព្វានទៅ